រតនានិមន្តព្រះភិក្ខុវិរិយធម្មោទាធេននិមន្តមកកាន់ទីនេះដើម្បីអាននៅជីវប្រវត្តិសង្ខេបរបស់ឧបាសិកាទាំងដានអរទាំងទីហេតុសូមខ្ញុំកាត់ណាសូមក្រាបថ្វាយបង្គំប្រតនត្រ័យដល់សេចក្តីគោរពសូមក្រាបថ្វាយបង្គំព្រះពជានឹងវេលើដោយប្រគុណចាស់ប្រតិប្រគុណគ្រប់គ្រប់វត្តទាំង4វត្ត នៅជុំវិញទីក្រុងស៊ីដនីនេះសូមចម្រើនពរចំពោះកូនចៅជាសាច់សាលោហិតនិងបងប្អូនញោមញាតិទាំងអស់ដែលបានឆ្លាញ់រាប់អានក្រុមគ្រួសារលោកយាយត្រាំធីហេតនិងលោកតាត្រាំដានយើងខ្ញុំគណៈអាត្មាភាព តំណាងឲ្យក្រុមគ្រួសារសូមថ្លែងអំណរគុណជាតិបរមាក្នុងការអញ្ជើញចូលរួម នៅក្នុងឱកាសនេះ ជាបន្តទៀតស្មារភាពនិងខ្ញុំកណាស្មារភាពនឹងសូមថ្លែងជូនជំរាបជូននិងប្រកេននៅ ប្រវត្តិរូប សង្ខេបរបស់លោកឧបាសិកាត្រាន់ធីហេតជីវប្រវត្តិសង្ខេបរបស់ឧបាសិកាត្រាន់ធីហេតុ និងវិយោគថារបស់កូនចៅនិងក្រុមញាតិលោកយាយឧបាសិកាត្រាន់តិហេតប្រសូតនៅថ្ងៃទី2ខែមេសាឆ្នាំ1935ក្នុងគ្រួសារខ្មែរក្រោមនៅភូមិព្រែកបន្ទងឃុំបង្កក់ ស្រុកបៃឆៅខេត្តឃ្លៀងកម្ពុជាក្រោមមេត្តានាមលោកអបៃតានាម លោកតាឈិត មេតានាមលោកយាយភូមិជាអ្នកគោរពរាប់អានស្រឡាញ់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនគាត់មានបងប្អូន ចំនួន3នាក់សុទ្ធតែស្រីហើយលោកយាយឧបាសិកាត្រាន់ធីហេតគឺ ជាបងស្រីធំបង្អស់នៅក្នុងគ្រួសារប្អូនស្រីទី2ឈ្មោះត្រឹងធីញងនិងប្អូនស្រីទី3ជាប្អូនស្រីពៅឈ្មោះត្រឹងធីសាវែនសូមជម្រាបបញ្ជាក់ថា ប្អូនស្រីទាំងពីរប្អូនស្រីទី2ឈ្មោះត្រឹងធីញងបានធ្វើការមរណៈទៅហើយនៅស្រុកកំណើតនាទឹកដី កម្ពុជាក្រោមសពថ្ងៃនៅតែប្អូនស្រីពៅឈ្មោះត្រឹងធីសាវេនម្នាក់ប៉ុណ្ណោះនៅ មានជីវិតនិងកំពុងរស់នៅប្រទេសអូស្ត្រាលីក៏គួរគប្បីបញ្ជាក់ជូនញោមញាត បានជ្រាបដែរថាបងប្អូនស្រីទាំង3នាក់របស់គាត់នោះមានឪពុករួមគ្នាប៉ុន្តែម្ដាយទីតីពីគ្នា គឺកូនស្រីទី1ម្ដាយមិនអកូនស្រីមួយម្ដាយម្នាក់ដោយហេតុថា ពេលលោកយាយធីហេត ប្រសូតមកមិនយូរប៉ុន្មានមេត្តារបស់គាត់ក៏អនិច្ចកម្មចោលបាត់ទៅរីឯលោកយាយធីញងនិង លោកយាយធីសាវេនក៏សិតតែកំព្រាមេត្តាពីកុមារភាពដូចគ្នាទាំងអស់្វីត្បិតថាពួកគាត់ទាំង3នាក់មានមេត្តាទីតីផ្សេងពីគ្នាក៏ពិតមែន ក៏ប៉ុន្តែលោកយាយធីហេតស្រឡាញ់រាប់អានជិតស្និទ្ធជាមួយបងប្អូនស្រីទាំងពីរនាក់របស់គាត់ល្អណាស់គឺគាត់បានជួយទំនុកបំរុងប្អូនស្រីទាំងពីរនាក់នោះឲ្យមានជីវភាព សមរម្យនិងជាពិសេសដូចញោមញាតបានជ្រាបហើយថាលោកយាយធីហេតបានប្រឹងខិតខំតស៊ូធ្វើការយ៉ាងស្វិតស្វាញដើម្បីសន្សំប្រាក់កាសមកធានាប្អូនស្រីពៅរបស់គាត់ គឺលោកយាយត្រឹងធីសាវេន ព្រមទាំងកូនកូនទាំង7នាក់អំពីមាតុភូមិកម្ពុជាក្រោមឲ្យ បានមកតាំងទីលំនៅជាថ្មីនាទឹកដីប្រទេសអូស្ត្រាលីដែលសម្បូរដោយសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យមួយនេះចម្រើនវ័យបានអាយុ5ឆ្នាំក្រោយពីមេដារបស់គាត់បានអនិច្ចកម្មផុតទៅ ហើយដោយលោកតាត្រឹងឈិត ជាបិតាជាប់ពេលសកកម្មបំពេញការងារជាមន្ត្រីយោធាបារាំង មិនសូវជាបាននៅផ្ទះទៀងទាត់កុមារីជាហេតក៏ត្រូវបានលោកយាយផង់ជាម្ដាជាម្ដាយមីងទទួលយកទៅចិញ្ចឹមរក្សារហូតមកដោយដែលអ្នកម្ដាយតែងធ្លាប់បាននិទានប្រាប់ដោយផ្ទាល់អំពីជីវិតកំសត់របស់គាត់មកថា កាលពីកុមារភាពនិងយុវភាព ដោយលោកយាយធីហេត អស់លោកយាយធីហៀតរស់នៅរស័តអណ្ដែតជាច្រើនកន្លែងរាប់តាំងពីជនបទរហូតមកដល់ទីប្រជុំជនដោយការផ្ញើខ្លួនជាមួយក្រុមញាតិចិត្តខ្លះឆ្ងាយខ្លះរហូតមកទល់នឹងពេលឈានចូលវ័យពេញរូបពេញរាងយុវកញ្ញាធីហេតក៏បានទទួលការវឹកវើនផ្នែកវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់នៅទីរួមស្រុកបៃឆៅនៃខេត្តឃ្លៀងទឹកដីកម្ពុជាក្រោម។ បញ្ចប់ការវឹកវើយុវកញ្ញាធីហេតក៏បានចូលធ្វើការក្នុងហាងកាត់ដេរមួយកន្លែងនៅទីរួមស្រុកបៃឆៅនោះតែម្ដងឆ្នាំ1956យុវកញ្ញាធីហេតដ៏ស្រស់ស្អាតបានយល់ព្រមទទួលយកចំណងស្នេហាជាមួយយុវជនខ្មែរក្រម្នាក់ឈ្មោះត្រាំដានជាមន្ត្រីយោធាបារាំងនៃខេត្ត នៃឃ្លាំងប្រេងអន្តរយោធានៅទីរួមខេត្តឃ្លាំងនីទឹកដីកម្ពុជាក្រោមមួយឆ្នាំក្រោយមកលោកត្រាន់ដានជាស្វាមីបានសម្រេចចិត្តផ្លាស់ប្ដូរការងារពីមន្ត្រីយោធាបារាំងនៅទឹកដីកម្ពុជាក្រោមឬកូសាំងស៊ីនមកជាមន្ត្រីរាជការនៅនាយកដ្ឋានសោតទទួលរបស់ក្រសួងឃោសនាការជាតិនៃប្រជាណាចក្រកម្ពុជាវិញ។ ពេលនោះលោកស្រីធីហៀតកំពុងពោផ្ទៃជិតគ្រប់ខែទៅហើយទើបមិនអាចរួមដំណើរជាមួយស្វាមីមកកាន់បរិជាណាចក្រកម្ពុជាបានគាត់ត្រូវបន្តរស់នៅទឹកដីកម្ពុជាក្រោមរហូតដល់កូនប្រុសទី1ប្រសូតរួចហើយបាន3ខែ ពេលមានសុខភាពរបស់គាត់ពេញលេញល្អហើយលោកស្រីធីហៀតក៏ធ្វើដំណើរមករាជធានីភ្នំពេញបរិជាណាចក្រកម្ពុជាស្វែងរកស្វាមី ព្រះគុណម្ចាស់គ្រប់ព្រះអង្គញោមញាតមិត្តជាទីស្រឡាញ់រាប់ អាន នៅពេលដែលការនិទានប្រាប់អំពីខ្សែជីវិតរបស់គាត់មកត្រង់មកដល់ត្រង់វគ្គនេះតំណក់ទឹកភ្នែកចាប់ផ្ដើមហូរស្រក់កាត់ផ្ទៃមុខម៉ែជាបន្តបន្ទាប់ដោយហេតុថា ពេលនោះគឺជាឈុតដែលម៉ែជាហេតុរំភើបចិត្តខួសកម្រិត ដែលម៉ែស្ទើរតែមិនជឿសំបីខ្លួនឯងផ្ទាល់ នៅក្នុងដំណើរមកដល់រាជធានីភ្នំពេញ លោកស្រីជីហៀតមិនបានដឹងឡើយអំពីអាសយដ្ឋានរបស់លោកត្រាំដានជាស្វាមីស្នាក់នៅទីណាហើយក៏មិនមានញាតណាម្នាក់នៅរាជធានីភ្នំពេញដើម្បីសុំស្នាក់អាស្រ័យផងទៀតគាត់បាន3កូនប្រុសដែលមានអាយុ3ខែទៅស្វែងរកស្វាមីនៅតាមទីផ្សារក្នុងគំនិតថា លោកត្រាន់ដានគង់នឹងនៅទីផ្សារដើម្បីរកទិញគ្រឿងឧបភោគបរិភោគថ្ងៃណាមួយមិនខាន ថ្ងៃទី1ផ្ដើមចេញទៅផ្សារអូរស័យលោកស្រីធីហៀតនិងលោកត្រាន់ដាន ក៏បានជួបគ្នានៅកណ្ដាលផ្សារអូរស័យក្នុងថ្ងៃទី1នោះតែម្ដង ដែលរាប់ថាជាសំណាងមួយក្នុង1000ឆ្នាំ មានតែម្ដងគាត់សម្រាប់គាត់ហើយនោះ ក៏គឺជាសេចក្តីជឿជាក់ច្បាស់ក្នុងចិត្តថា ទេវតាមកជានឹងនាំផ្លូវឲ្យគាត់បានរួបជួបលោកត្រាំដាន ជាប្រកាសមិនខាន ផ្ដើមចេញពីឆ្នាំ1959នោះមក លោកស្រីធីហៀតនិងស្វាមីលោកត្រាំដាន បាន ផ្ដើមសាងសុភមង្គលរួមគ្នា នៅលើ ទឹកដីស្ទឹងមានជ័យនៃរាជធានីភ្នំពេញ ជាទីដែលផ្ដល់កំណើតឲ្យបុត្រាបុត្រីរបស់គាត់ ទាំងពីរប្រសូតមកជាបន្តបន្ទាប់ផងដែររស់នៅក្នុងជីវភាពមធ្យមក្រុមគ្រួសារលោកស្រីទីហេតនិងស្វាមី គឺជាគូពពេនិវេស ដែលមានសន្តានចិត្តសប្បុរសនិង បរិបូរដោយគុណធម៌យ៉ាងថ្លៃថ្លាជាទីគោរពកោតសរសើរអំពីញាតិចិត្តឆ្ងាយដ៏ច្រើន។ នៅក្រោមតំពល់ផ្ទះរបស់គាត់ក្រៅពីកូនកូនទាំង11នាក់របស់គេ របស់គាត់គេតែងឃើញមានសមាជិកក្រុមញាត មកពឹងពាក់ស្នាក់នៅអាស្រ័យជាហោហែពុំដែលដាច់ឡើយសូម្បីក្នុងកលៈទេសៈនិងនឹងកលៈទេសៈដ៏លំបាកនិងក្រស្បៀងអាហារ ជាទីបំផុតក៏ដោយក៏លោកទាំងពីរទទួល ជួយយកអាសាចែករំលែកស្បៀងចិញ្ចឹមរក្សាមនុស្សផងគ្នាពុំដែលរារែកសោះឡើយដោយអំណាចបុណ្យដែលកើតចេញអំពីសន្តានសប្បុរសនិងគុណធម៌ខ្ពស់របស់គ្រួសារគាត់បានជួយឲ្យគ្រួសារកូនចៅមានសេចក្តីសុខហើយនៅក្នុងពេលប្រទេសជាតិកើតអសន្តិសុខច្រើនលើកច្រើនសារលោកយាយធីហៀតនិងស្វាមី តែងត្រូវបានកិច្ចផុតអំពីឧបសគ្គតូចធំជានិច្ច មានតួយ៉ាងដូចជាបានកិច្ចផុតអំពីរបបប្រៃផ្សៃខ្មែរក្រហម រួចផុតពីរបបកុម្មុយនីសរំលោភជិះជាន់ឆ្លង កាត់សមរភូមិសង្គ្រាមដែលមាន គ្រោះថ្នាក់ តាមបណ្ដោយព្រំដែនខ្មែរថៃហើយទីបំផុតបានមានភពវាសនាមកតាំងទីលំនៅជាថ្មីនាទឹកដី មានសេចក្តីសុខប្រទេសអូស្ត្រាលី។ ដំណើរជីវិតរបស់លោកយាយធីហៀតនិងស្វាមីនិងក្រុមគ្រួសារដែលមាន ទីលំនៅចុងក្រោយនៃប្រទេសអូស្ត្រាលីនេះជឿថាច្រើនឬតិចប្រដេចប្រគុណនិងញាតិមិត្តទាំងអស់គង់បានជ្រាបអំពីសកម្មភាពធ្វើបន់ទានការកសាងការផ្សព្វផ្សាយប្រធរទំនុកបំរុងប្រសង់សិក្សា ទំនុកបំរុងវត្តអារាម និងកសាងវត្តអារាម នៅក្នុងប្រទេសអូស្ត្រាលី រាជាណាចក្រកម្ពុជា មាតុភូមិទឹកដីកម្ពុជាក្រោមឡាក់នៅមានសមិទ្ធផលសាធារណៈជាច្រើនទៀតជាស្នាដៃរបស់លោកយាយជីហៀតនិងស្វាមីកូនចៅបានកសាង យើងពិតជាមិនអាចរៀបរាប់ជូនអស់បាននៅពេលនេះសូមសូមជូនជ្រាបត្រឹមតែជាការត្រួសត្រាសប៉ុណ្ណោះដំណើរប្រព្រឹត្តក្នុងការចិញ្ចឹមជីវិតរបស់លោកយាយធីហៀត ដ៏មានគុណធម៌ខ្ពស់នេះក៏បានឈានចូលមកកាន់វ័យជរាភាពជំងឺផ្សេងផ្សេងមានកាចមានស្លូតបានចូលមកយាយីរូបកាយរបស់លោកយាយជីហេតមានរោគបេះដូង ទឹកនោមផ្អែមលាក់ទាំងខ្លួនលោកយាយផ្ទាល់ក៏ដូចជាកូនចៅបានខិតខំប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញទោះជាយើងទាំងអស់គ្នា បានដឹងថាមិនអាចយកជ័យជំនះបានក៏ប៉ុន្តែជាភារៈចាំបាច់ មិនឈ្នះក៏នៅតែប្រយុទ្ធក្រន់ដើម្បីទាញពេលវេលា តាមបុណ្យកុសល លោកយាយធីហេតរាប់ ថា ជាម្ដាយមួយរូបមានបុណ្យច្រើនដោយគាត់ទទួលការប្រណិប័តថែទាំអំពីកូនចៅយ៉ាងត្រឹមត្រូវគ្រប់ពេល ដោយមិនមានរអស់ស្ថានពេលណាឡើយ ពេលវេលាចេះតែកន្លងទៅ សុខភាពរបស់លោកយាយធីហេតក៏កាន់តែមិនទៀងទាត់ដោយពេល ទាំងខ្លួនលោកយាយផ្ទាល់ក៏បានត្រៀមខ្លួនដើម្បីទទួលយកនៅ អនិច្ចតាធម៌ដែលនឹងអាចចូល មកដល់រូបរាងកាយរបស់គាត់គ្រប់ពេលផងដែរជាច្រើនលើកនៅពេលកូនកូនព្រួយបារម្ភអំពីសុខភាពរបស់គាត់លោកយាយបានពោលប្រាប់កូនកូនថាម៉ែបានប្រុងប្រៀបខ្លួនរួចរាល់អស់ហើយពេលណាក៏ពេលនោះទៅ។ ពេលដល់លោកយាយនិយាយពាក្យដូចពោលខាងលើកាន់តែញឹកញាប់អាកប្បកិរិយារបស់លោកយាយក៏ប្រែប្រួលជាស្ងប់ស្ងាត់បង្ហាញអំពីការនឿយហត់នៅក្នុងការតស៊ូជាមួយមុជរាជតទៅទៀតមកដល់ថ្ងៃអង្គារទី10ខែឧសភាឆ្នាំ2022វេលាប្រលប់ម៉ោង7ក្រោយទទួលទានអាហារបន្តិចលោកយាយមានអាការៈមិនស្រួលខ្លួនខ្លាំង កូនចៅក៏តាក់ទងរថយន្តសង្គ្រោះបន្ទាន់ដើម្បីជួយលោកយាយទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះទៅដល់មន្ទីរពេទ្យលោកយាយជីហេតក៏លែងដឹងខ្លួន ហើយក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យលីវភុលបានខិតខំជួយអស់ពីលទ្ធភាពក៏ប៉ុន្តែនៅតែមិនអាច សង្គ្រោះឲ្យលោកយាយដឹងខ្លួនបានឡើយ។ ប្រន់តែបានត្រឹមជួយរក្សាខ្យល់ដង្ហើមឲ្យនៅមាន ដើម្បីរងចាំកូនចៅពីទីឆ្ងាយឆ្ងាយ បានមកតន់ដង្ហើមរបស់គាត់ប៉ុណ្ណោះក្នុងពេល សម្រាប់នៅចាំជាបណ្ដើបណ្ដើខ្យល់ដង្ហើមរបស់លោកយាយខ្សោយទៅខ្សោយទៅជាសន្សំសន្សំរហូតមកដល់ថ្ងៃប្រហោះ12កើតខែពិសាខឆ្នាំខាលពុទ្ធសករាជ2566 ត្រូវនឹងថ្ងៃទី12ខែឧសភាឆ្នាំ2022វេលាម៉ោង9:25នាទីព្រឹកលោកយាយក៏បាន លាចាកលោកនេះទៅ ដោយសន្តិភាព ក្នុងសន្តានបន្សល់នៅតែការសោកស្ដាយអលាស់ឡៃទុកឲ្យកូនចៅនិងក្រុមញាតិកាលមរណៈរបស់ លោកយាយត្រាន់តិហេតគឺជាការបាត់បង់អ្នកម្ដាយជាដូនជាទួតបងស្រី អ៊ំស្រីជាទីស្រឡាញ់ដ៏ជ្រាលជ្រៅនិងខ្ពងខ្ពស់បំផុតរបស់កូនចៅចៅទួតប្អូនស្រីនិងក្មួយស្រីប្រមាណ60នាក់អ្វីបិទថាការបាត់បង់ដ៏ធំធេងនេះធ្វើឲ្យមានការសោកស្ដាយសោកសៅក្រៃលែងក៏ពិតមែនក៏ប៉ុន្តែកូនចៅចៅទួត និងប្អូនកូនក្មួយមិនភ្លេចពីការតបកិច្ចចំពោះមុខឡើយ នោះគឺការរៀបចំធ្វើបុណ្យជាបណកិច្ចតក្កិណានុបទាន ដើម្បីឧទ្ទិសផលជូនលោកយាយមហាបាសិកាសូមឲ្យគាត់បានអញ្ជើញទៅសោយសុខនាឋាន សុគតិភពដោយដែលបដិជ្ជប្រគុណនិងញោមញាត បានជ្រាបស្រាប់ អំពីដំណើរប្រព្រឹត្តនៃកម្មវិធីបន់ជាលំដាប់លំដោយអស់រយៈពេល8ថ្ងៃមកហើយនេះឱកាសចុងក្រោយនេះទៀតកូនចៅចៅទួតប្អូន និងក្មួយព្រមទាំងញាតិមិត្តសាច់ឆារហិតទាំងអស់សូមឧទ្ទិសផលបុណ្យដែលកើតឡើងអំពីបុណ្យកុសលទាំងនេះ ជូនចំពោះ មហាឧបាសិកាត្រាំតិហេតសូមលោកទទួល អនុមោទនានៅបុញ្ញកុសលទាំងនេះហើយសូមអញ្ជើញទៅសោយសុខក្នុងបរមសុខកបីឃ្លៀងឃ្លាតឡើយអ្នកម្ដាយជាទីគោរពស្រឡាញ់របស់កូនអើយមកដល់ទីនេះ គឺជាផ្លូវបំបែកចុងក្រោយ ដែលកូនចៅចៅទួត ប្អូនស្រីនិងកូនក្មួយសូមអោនលំទោនសំពះកាយលាអ្នកម៉ែលោកយាយលោកយាយទួត បងស្រីនិងធំស្រីជារៀងហើយ សូមលោកអញ្ជើញទៅសោយសុខនីបរៈលោកឲ្យបានសុខចោះពួកកូនចៅសូមចងចាំចនិចនៅអវាទទូនមានដែលអ្នកម៉ែតែងតែណែនាំព្រៀនប្រដៅឲ្យកូនប្រឹងប្រែងរស់នៅដោយសច្ចរិតធម៌ ជានិច្ចកាលដឹកនាំកូនឲ្យជួយយកអាសាអ្នកទីទាល់អតិពឹងដើម្បីជួយសម្រួលឲ្យពួកគេមានឱកាសបានរស់ដោយសំរម្ផងឲ្យខំប្រឹងស្រឡាញ់ហើយឲ្យអត់អោនឲ្យបានច្រើនឲ្យពួកកូនចូលចិត្តធ្វើបុណ្យម៉ែតែនិយាយថាម៉ែចង់យកទ្រព្យសម្បត្តិដែលម៉ែមានតាំងប្រមាណទៅជាមួយឲ្យអស់ដោយធ្វើឲ្យរបស់ឥតប្រយោជន៍คล้ายទៅជារបស់ដែលមានប្រយោជន៍សម្រាប់សាធារណៈ ម៉ែពួកកូនសូមអរគុណដែល បាន ផ្ដល់កំណើតឲ្យកូនចិញ្ចឹមបីបាច់ថែរក្សាកូន ផ្ដល់ការសិក្សាឲ្យកូន លើកទឹកចិត្តឲ្យពួកកូនខំប្រឹងតស៊ូនឹងជីវិតនាំកូនឲ្យរួចផុតจากអំពីគ្រោះថ្នាក់ជាច្រើនលើក និងរហូត មកដល់ប្រទេសអូស្ត្រាលីនេះថែមទៀត។ ថ្ងៃនេះទៀតកតញ្ញុះរបស់ម៉ែអំពើល្អទាំងឡាយរបស់ម៉ែនៅតែបន្តជួយ ផ្ដល់ការតំណាក់តំណងនិងសេចក្តីសុខឲ្យពួកកូនជានិច្ចពួកកូនពេញចិត្តណាស់ម្ដងម្ដងញាតបិទហៅពួកកូនថាកូនតដានយេហេតម៉ែនៅឯមាតុភូមិកម្ពុជាក្រោមអ្នកភូមិយើងបានធ្វើបន់តក្កិណានុប្រទាន ដើម្បីឧទ្ទិសផលជូនម៉ែមានពីរកន្លែងគឺនៅភូមិព្រែកបន្ទង មួយកន្លែងនិងភូមិពោធិសាលជ្រួយទឹមកណ្ដាលមួយកន្លែងសូមម៉ែទទួលអនុមោទនាបុណ្យរបស់ក្រុមញាតិដែលស្រឡាញ់រាប់អានម៉ែបានប្រອບធ្វើជូននោះ ពួកកូនមានជំនឿយ៉ាងមុតមមថាបុណ្យដែលម៉ែបានកសាងសន្សំអស់ពេលពេញមួយជីវិតដោយការធ្វើទានរក្សាសិលចម្រើនមេត្តាភាវនារបស់ម៉ែទាំងអស់នេះ និងជួយសណ្ដោងញាតយងឲ្យម៉ែបានប្រថិតនៅក្នុងឋានបរមសុខជាមួយនឹងសម្បត្តិទឹកជាពំខានឡើយសូមអ្នកម៉ែមេត្តាទទួល នៅសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីកូនកូនចៅចៅទួតកូនប្អូនស្រីនិងក្មួយក្មួយ សូមថ្វាយបង្គំលាម៉ែតែត្រឹមនេះដោយសេចក្តីអាឡោះអាល័យជាទីបំផុត នៅក្នុងអវសាននៃកថានេះ ខ្ញុំប្រកាសណាអាត្មាភាពសូមក្រាបថ្វាយបង្គំថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុត ប្រគេន ចំពោះបដិជ្ញប្រគុណទាំង4វត្ត ដែលប្រោះប្រទាន នៅសន្តានប្រតិស្រឡាញ់រាប់អានញោមស្រីត្រាន់ធីហេតហើយជួយជ្រោមជ្រែងដោយអស់ពីចិត្តពីថ្លើមញ៉ាំងកម្មវិធីបនរយៈពេលមួយសប្តាហ៍នៅវត្តកេតនៈខ្មែរក្រមឲ្យមានសកម្មភាពសំរុំនិងប្រសើរជាទីបំផុត។ តំណាងឲ្យក្រុមគ្រួសារសពខ្ញុំប្រគុណណាចងចាំជានិច្ចនៅប្រគុណដល់ឧត្តមឧត្តមថ្លៃថ្លានេះគ្មានថ្លៃបំភ្លេចឡើយសូមជូន ចំពោះក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយដែលបានលះបង់ពេលវេលា និងទ្រព្យសម្បត្តិខ្នះខ្នែងចាត់ចែងគ្រប់កិច្ចការតូចធំធ្ងន់ស្រាលមិនគិតពីការនឿយហត់បំពេញនូវសេចក្តីកតញ្ញូកតវេទីយ៉ាងពេញលេញថ្លៃថ្នូរក្នុងពិធីបុណ្យទាំងមូលនឹងការបដិសន្ធារៈ ទាំងហូបអាហារបង្ហាញឲ្យឃើញអំពីសទ្ធាជ្រះថ្លាជឿជាក់ក្នុងព្រះពុទ្ធសាសនាយ៉ាងមុតមមស័កសមជាគុណចៅ ក្រុមញាតិរបស់លោកតាដាននិងលោកយាយហេតឲ្យពិតចំពោះភ្ញៀវចិត្តឆ្ងាយសូមរួមចូលរួមសម្ដែងមរណទុក្ខជាមួយក្រុមគ្រួសារសូមទទួលនៅការដឹងគុណពីក្រុមគ្រួសារទាំងមូល។ ប្រសិនបើក្រុមគ្រួសារមានចំណុចណានីមួយខ្វះខាតមិនគប់អធិស្ឋ័យសូមមេត្តាខន្តីអភ័យទោសឲ្យទានផងហើយសូមប្រទានអធធមស្វាយប្រគេននិងជូនចំណែកភ័ក្រផលនៃបុណ្យកុសលដែលកើតឡើងអំពីបុណ្យជាបណកិច្ចនិងចក្ខណានុប្រទាននេះជូនថ្វាយចំពោះប្រគុណម្ចាស់គ្រប់ព្រះអង្គនិងញោមញាតមិត្តក្រុមគ្រួសារកូនចៅទាំងអស់ឲ្យបានទទួលភ័ក្រស្មើស្មើគ្នាកំបីអាខានឡើយសូមអញ្ជើញអនុមោទនាបុណ្យ It's very good very good to listen to the biography of uh, the disciple Trang Thihet and now as ladies and gentlemen and all venerable here because of uh, young generation, uh, grandchildren and great-grandchildren of disciple Trang Thi maybe can understand in Cambodia very well in the brief biography of disciple Trang Thi So now I would like to invite Venerable Samanera Tirot, one of uh, Trang Rot, Trang Rot as her son. Uh, becoming Buddhist monk a few days ago. Please come here to uh, read briefly biography of disciple Trần Thị in English language, please. It's never easy, sorry. Um, excuse me. Just like to um, thank everyone for being here um, in this present time um, especially all the monks from all the temples. Thank you. Um, we're all here gathered today as one to remember Thihad Tran's life, strength and unconditional love. Thihad Tran Mum was born on the 2nd of April 1935 to a Khmer temple in Bretmintong village Clan province, Khmer Grom, Her father's name was Tachit, her mother's name was Yapum. Mum was devout, was a devout Buddhist. She had three sisters. Mum was the oldest in the family. Her first sister's name was Auntie Nyom. And her second sister's is Auntie Saban. Auntie Nyom has passed away due to ill health, Auntie Sawan and her family are here with us today. Mum loved her two sisters very much and helped to support them to a good life. When Mum was five years old, her mother passed away. Her father a mission, her father was on a mission to serve as a French military officer who was not home regularly. Mom was sent home to live with her aunties. Mom lived in many places, from the countryside to the city. She was sent to close and distant relatives until she reached adulthood. adulthood. Mom received vocational training in tailoring, in tailoring. After completing her training, Mom went to work in a garment shop in Baichao district. In 1955, the beautiful young tea head fell in love with a young Khmer girl man Chandan, my dad, who also was a French military officer, also from the same province, clan. Just, a year later, mom and dad, is, dad, excuse me, a year later, dad uh, changed his job as a service, civil servant in the communication department of the government. At that time, mum was heavily pregnant and could not travel to Phnom Penh. Due to safety reasons, mum had to stay, stay in Cambodia uh, until my oldest was born. After she recovered from childbirth, Mum travelled to Phnom Penh to find, to find Dad, not knowing of his exact location. It was a dangerous and difficult time, but Mum risked everything for her family to be together, a common theme throughout her life. We're so proud of her bravery. Without this, none of us would be here today. We owe our lives to her. Despite not knowing where Dad was and having no form of communication, she took her, took her young son to the market to buy groceries It was the first day of Orosi market, and by a miracle, she found my dad. They were, she found my dad. They were always meant to be together. This was the beginning of their life together. Mum and dad lived a noble life. So mum and dad were kind-hearted and full of noble virtues. They showed generosity to those in need even extreme circumstances and food shortages. Again, a common theme throughout their life, helping others, all, all in need. With a good heart and generos generosity and great virtues, Mum helped her children and family even during difficult times. Mum and Dad were, all, were able to overcome all obstacles. They escaped from the brutal communist regime of Khmer Rouge, crossed dangerous war-torn lands, along the Khmer Thai border and finally resettled peacefully in Australia. During the time, mum and dad contributed and achieved many things such as helping to build temples in Rossmore, Bonrick and Cabramatta and supporting monks to study. Mum battled through many physical illnesses, surviving a quadruple bypass and daily diabetes. Despite her challenges. Mom was always positive, strong mind, and a great example to all of us. Mum began to accept that her time was coming to an end and that it would happen anytime soon. Whenever her children expressed their worries, Mum would always respond to her children calmly that she was ready to go. We are grateful that Mum did not suffer long in her final days at Liverpool Hospital. Mum, Mum passed away peacefully, surrounded by loved ones and family. Mum was the most beloved mother, grandmother, great grandmother to her big family. We have organized this memorial service to remember the late Tia Tran, to wish her inter- external life. We love you, Mum, and we all miss you dearly. Someone, Thank you. បន្ទាប់ពីសាសនាត្រឹងរត់បានអានជីវវត្តជាភាសាអង់គ្លេសចប់ហើយកម្មវិធីបន្តទៅខ្ញុំបកណ្ណាសូមអឺរតនីព្រះប្រគុណរតនីនៃព្រះអង្គម្ចាស់ ចំណាប់អារម្មណ៍ព្រះគ្រូសីលៈថាវរោលោផលីអាលូនផលីចៅតកាវត្តធម្មសន្តិសូមព្រះអង្គនិមន្តមកទីនេះដើម្បីធ្វើការស្មូតតាមបាទណាសូមរដ្ឋនិមន្តអឺប្រាប់មុនមុនគ្រូអរគុណជាកូនធម៌ហើយខ្ញុំកណាសូមរដ្ឋនានិមន្តព្រះ ព្រះគ្រូចៅតិកាវត្តរស់ស្មោសូមព្រះពុទ្ធព្រះអង្គជាកូនធររបស់លោកតាចង្ដាននិងលោកយាយត្រង់ទីហេតុដែរបាទសូមព្រះអង្គមាន ចំណាប់អារម្មណ៍ខ្ញុំគណាសូមនមស្ការប្រគុណម្ចាស់ គ្រប់ព្រះអង្គដែលជាប្រធិរៈដែលមានវសាចាស់ជាងខ្ញុំគណាព្រះអង្គសំណាងនៅវត្តបុណរិទ្ធ មួយវិញទៀតដែលខ្ញុំកណ្ណាសូមនមស្ការចំពោះប្រគុណម្ចាស់គ្រប់ព្រះអង្គដែលបាននិមន្តទាំង3វត្តទាំង4វត្តពីមែលប៊នផងមកចូលរួម ក្នុងកម្មវិធីបនសពរបស់ញោមត្រាន់ជីហេតហើយមួយវិញទៀតដែល អាត្មាភាពក៏សូមចម្រើនពរដល់ក្រុមគ្រួសារកូនចៅរបស់ឧបាសិកាត្រាន់ធីហេតផង មួយវិញទៀតក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទឧបាសកឧបាសិកាទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីដង្ហែសពរបស់ ញោមស្រីឧបាសិកាត្រាំតិហេតមកចូលនៅទីបច្ឆាជាលើកចុងក្រោយនេះដោយសេចក្តីស្រឡាញ់រាប់អានរបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានមកចូលរួម ក្នុងឱកាសនេះ មួយវិញទៀតអង្គខ្ញុំកណាមិនបាន លើកវែងទេ ដោយសារថាហេតុផលដែលអង្គខ្ញុំកណាអាត្មាភាព ក្នុងនាមអញ្ចឹងបាទដែលអង្គខ្ញុំកណាក្នុងនាមជាគុណធរដែលគាត់ជួយទំនុកបំរុង ក្នុងការសិក្សានៅទឹកដី ភ្នំពេញនៅប្រទេសខ្មែរខ្ញុំកណាសុំកាត់ដែរមួយវិញទៀតដែរគាត់នៅមានបញ្ជនគាត់សួរអង្គខ្ញុំកណាអាត្មាភាពថាលោកកូនខ្ញុំកណាប្រតិបត្តិនៅព្រះពុទ្ធសាសនា មានចំណុចណា ខ្វះខាតទេ អង្គខ្ញុំគណៈអាត្មាភាពបានយល់ពីបតីទឹកចិត្តរបស់ញោមប្រុសត្រាន់ដាន និងញោមស្រីត្រាន់ធីហេតដែលជាឧបាសកនិងឧបាសិកាអ្នកមានជំនឿក្នុងព្រះពុទ្ធសាសនាដ៏មុតមុតមួយ ដែលអង្គខ្ញុំកណាយល់ឃើញថា ទ្រឹស្ដីរបស់ព្រះពុទ្ធដែលសម្ដែងមកក្នុងទាន3នេះគឺដើរត្រឹមត្រូវអត់មានខុសទី1ញោមស្រីរក្សាឧបោសថសិលនិងរក្សាសិលត្រឹមត្រូវ ក្នុងព្រះពុទ្ធសាសនា ទី2ញោមស្រីបានបំពេញទានមិនចំពោះព្រះភិក្ខុសង្ឃ អង្គណាមួយហើយទីវត្តអារាមណាក៏ដោយ ប្រសង់ដែលនិមន្តមកដល់ប្រទេសអូស្ត្រាលីក្តីខ្ញុំបានបំពេញទាននិងថ្វាយដល់ភិក្ខុសង្ឃអង្គនោះអត់មានរឹសបុគ្គលអង្គណាមួយឡើយបាទនេះជា ត្រឹមត្រូវ ក្នុងព្រះពុទ្ធសាសនា ចំណុចទី3ដែលញោមរក្សា ស្ដាប់នៅធម្មវិសេសទេសនា នៅកម្មវិធីបន់នៅទីវត្តក្តីនៅគេហដ្ឋានក្តីជាធម្មទាននេះ គឺគាត់ប្រតិបត្តិជារៀងរហូត ក្នុងសិលសមាធិក៏គាត់តែរក្សានៅសមាធិជារៀងរាល់ថ្ងៃ នៅគេហដ្ឋានអញ្ចឹងសិលសមាធិបញ្ញារបស់ផងគាត់គាត់បានបណ្ដោះគ្រប់គ្រាន់ទាំងអស់ដោយអង្គខ្ញុំកណាអាត្មាភាពថា ញោមមិនខុសទេញោមដើរត្រូវហើយមេគាប្រពុតដែលសំដែងហើយនឹងប្រាប់ផ្លូវដល់ញោមនេះញោមប្រតិបត្តិជាប្រចាំថ្ងៃញោមនឹងបានរួចចាក់ទុកនៃទោសអបាយភូមិគឺអត់កើតទេកើតតែមនុស្សនឹងទៅជាទេវលោកនេះជាចំណុចដែលញោមគាត់ប្រតិបត្តិជារៀងរហូតដល់អាយុអស់សង្ខាររបស់គាត់នេះអង្គខ្ញុំកណាបានយល់ជាចំណុចប៉ុណ្ណឹង ហើយជាដែលការដែលគាត់ប្រតិបត្តិនឹងគឺត្រឹមត្រូវហើយខ្ញុំអង្គខ្ញុំគណៈអាត្មាភាពមិនមានបទិការច្រើនទៀតទេសូមប្រគិនពួរនិងអរគុណអរប្រគុណបកណ្ណាគ្រប់ព្រះអង្គដែលបាននិមន្តមកចូលរួមនៅកម្មវិធីក្នុងឱកាសនេះហើយនឹងជូនបំកុសលដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានមកចូលរួម នៅក្នុងកម្មវិធីបំនេះ សូមឲ្យបានបុណ្យកុសលស្មើស្មើគ្នាសូមអនុមោទនីណានំណាសូមក្រានថ្វាយបង្គំនមស្ការប្រជុំបីនៃបត្រៃរដ្ឋសូមថ្វាយបង្គំនមស្ការព្រះមហាថេរៈនិងគណៈគុំចាស់ដែលជានវៈភិក្ខុនិងនវៈសាមណេរដោយសេចក្តីគោរពព្រមទាំងសូមចរានពោញាតិញោមពុទ្ធបរិស័ទទាំងអស់ជាពិសេស កូនចៅចៅទួតក្រុមគ្រួសារនៃឧបាសិកាត្រាន់ធីហៀតឬក៏ត្រាន់ដានដែលបានទូមរណភាពទៅទាំងនៅក្នុងហូលឬក៏ក្រៅហូលដោយបានស្ដាប់នៅវិយោគកថាដែលបានរៀបរាប់អានដោយព្រះភិក្ខុវិរិយធម្មោទាថេត មាននៅសេចក្តីក្តឹកក្ដួលអូលអាក់នៅដំណើរជីវិតរបស់ឧបាសិកាត្រាន់ធីហៀបប៉ុន្តែមិនមែនបានជាដីថាឧបាសិកាមានភាពទុកលំបាកឬក៏មាននៅឧបសគ្គរាំងស្ទះទេ ចឹងទៅក៏នឹកឃើញដល់អឺព្រះពុទ្ធដីកាដែលព្រះអង្គបានត្រាស់សម្ដែងថាចោតិចោតិបរាយិណោបុគ្គលដែលមានបុណ្យបានធ្វើបានសាងសន្សំបានបំពេញមកហើយមកក៏ភ្លឺ ហើយត្រឡប់ទៅវិញក៏ភ្លឺចោតិចោតិបរាយិណោ ត្រង់ចំណុចនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដល់4ចំណាយក៏ប៉ុន្តែលើកតែមួយចំណែកហ្នឹងហើយចង់បញ្ជាក់ត្រង់អបាសិកាដែលមានប្រសាសន៍ថាម្ដាយមានទ្រព្យសម្បត្តិទាំងប៉ុន្មានប៉ុន្មានម្ដាយសូមយកទៅតាមខ្លួនទាំងអស់កន្លែងហ្នឹងគឺជាចំណុចមួយ ដែលគួរដល់ការពិចារណា សម្រាប់ពួក ខ្ញុំណាត់អាត្មាភាពហើយជាពិសេសគឺញាតិញោមទាំងអស់ហ្នឹងពិចារណាគឺធម្មតាទ្រព្យសម្បត្តិយើងយកទៅតាមខ្លួនហ្នឹងយកទៅយ៉ាងម៉េចបាន គឺបានដីថាដូចដែលប្រាភិក្ខុទាថេតបានអានមកអញ្ចឹងថាចម្រាញ់នៅទ្រព្យសម្បត្តិដែលជារបស់ក្រោកគ្រៀត ឲ្យទៅជារបស់ល្អិតសខុមបានន័យថា ធ្វើរបស់ដែលមិនមានសារៈប្រយោជន៍ឲ្យទៅជារបស់មាន ប្រយោជន៍ហ្នឹងហើយមួយទៀតឧបាសិកាបានបន្សល់ទុកនៅស្នាដៃដ៏ចំណានចំណានដែលគួរជាទីគោរពគួរជាទីជ្រះថ្លា ដូចជាកិច្ចការងារកសាងទីវត្ត ព្រះបដិមានៅក្នុងវត្តកេតនរោស្មោហើយនឹងសមិទ្ធផលដទីដទីទៀតច្រើនណាស់ដែលគ្រាន់តែយើងដើរចូលទៅឃើញនៅសមិទ្ធផលរបស់ឧបាសិកាត្រង់នេះហើយដែលថាចោតិចោតិបរាយណោគឺអ្នកដែលមកភ្លឺបានន័យថាមកកំណើតនឹងបាននៅសេចក្តីសុខហើយ ហើយដល់ពេលអស់ជីវិតទៅ ត្រូវទៅបដិសន្ធិនៅក្នុងសុគតិភពថែមទៀតសំបីតែជាមនុស្សឬក៏ជាទេវតា អានឹងសំខាន់ណាស់ចឹងគឺយើងទាំងអស់គ្នាបាននៅការពិចារណា គឺថា យើងអាចយកនៅអ្វីអ្វីទៅតាមខ្លួនបាន តាមរយៈនៃការចម្រាញ់នៅ របស់ដែលมันមានសារៈมันមានខ្លឹមសារ ឲ្យទៅជារបស់មានសារៈខ្លឹមសារពោលគឺធ្វើរបស់នឹងដែលមិនមែនជាបុណ្យឲ្យទៅជាបុណ្យនឹងតែប៉ុណ្ណឹងដែលខ្ញុំណាអាត្មាភាពនឹកលឹកឃើញចង់ពោលចង់ចូលរួមដែលជាវិយោគកថាក៏ដូចជាធម្មកថារំលឹក so uh, I just would like to say a few words in regard to uh, Mrs. Trantihip, who has very like famous in generosity and prosperity and very well known amongst Buddhist people, whether in Australia or outside of Australia. Even though I'm staying here for more than 10 years, I never see her in face for the last 14 years or uh, 13 years. But I know, I heard her name, her husband's name. I heard someone come to tell me about uh, Mr. Trandan, uh, especially Trandan, I heard a lot. And Tran Thihet, uh, not much, but she's very, very generous, kind, and genuine in uh, practicing generosity, morality, also compassion, loving kindness, sharing, sharing to, to support, to help others. That's what she said. I will bring all the properties, all the belonging that, what, that which um, conventionally saying like minds with me. We all understand we can't take anything with us when we leave this world to the next life. But as we are uh, intelligent, smart enough, we can take whatever we want but we had to transfer or convert the property or belonging into the good deeds, the merit or wholesomeness. Because something as a property, even though you think as yourself or belong to you, but still it's not you, still not belong to you. When you leave this world, everything, everything is like left behind. But when you convert them into good deeds, your mind becomes pure, your mind becomes genuine, your mind becomes calm, your mind becomes peace. So when you die, die with peace. So therefore the Buddha said, "Jote jote Parayana, it means you come in the light and then also when you depart from this world with the light. Most of the people come in the dark and also when they leave this world going to the dark. That means when they come to this world, they don't do, uh, they come like they, they, they come in this world, they born in the unfortunate family or difficult family, hard family, poor, poor family that mean come in the dark. And also they don't do anything good. When they die, they go in the dark. That's what the briefly what the Buddha taught us about. So thank you very much. I would like just say a few words like this. And I will let the program to the MC. Thank you. chat. សូមជួយឡើងមកកាន់ទីនេះដើម្បីធ្វើចំណាប់អារម្មណ៍2នាទីបាទសូមអរគុណសូមលំអរកាយគិរវៈវិចាចិត្តប្រណិតប្រណមមកគុំ ប្រគុណប្រតនត្រ័យជាទីគោរពសក្ការៈសូមគិរវៈភក្តីមេត្រីស្និទ្ធស្នាលចូលរួមធ្វើការសັບស្ដាយចំពោះគ្រួសារសាច់ញាតិនៃលោកយាយបាសិកាត្រានតិហេតជើងបាន ធ្វើកម្មវិធីនៃបញ្ញកម្មការកន្លងមករហូតដល់ថ្ងៃនេះគឺដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនចំពោះលោកយាយឧបាសិកាចន្ទិហេតដែលធ្វើការកិរិយាទៅកាន់ប្រលោកសូមឧទ្ទិសជូនវិញ្ញាណខណ្ឌចំពោះឧបាសិកាដែលខ្ញុំកាលណាខ្ញុំផ្ទាល់ធ្លាប់ តែប្រកាន់ខ្ជាប់នៅនិច្ចសិលតាំងពីក្មេងវ័យរហូតដល់បច្ចុប្បន្នរួមសំនឹងគុណូបការៈគុណនៃលោកយាយឧបាសិកាដែលបាន ធ្វើការកសាងសម្រាប់សង្គមជាតិផ្នែកអាណាចក្រនិងពុទ្ធិកៈស៊ីដនីទីថ្មីដីអូស្ត្រាលីជួបឧបាសិកាហើយនឹងស្វាមីសួរនាំដឹងហេតុកាលពីអតីហោហែប្រក្តីពេលជួបគ្នាគាត់គឺជាមេតុភារយា ជាសក្តិភគិនីជាសក្ខីភិទ្រៈភក្តី ដល់ស្វាមីលោកត្រាន់ដានលោកត្រាន់ដានក៏ជាបុគ្គលិកម្នាក់នៅក្រសួងឃោសនាការ នៅប្រជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ1900ប្រហែលជា57ជាមួយនឹងសាច់ញាតិរបស់ខ្ញុំពីរនាក់ដែលគាត់ជានាយកដ្ឋាននៃការផ្សាយវិទ្យុនិងសោតទួររហូតកាលកន្លងមក ក្រោយមកសាច់ញាតិរបស់ខ្ញុំបានផ្លាស់ប្ដូរ ទៅក្នុងសភានិងប្រសិទ្ធិហើយក៏ធ្វើមរណកាលចោលគាត់ដោយឡែក គឺបុណ្យកុសលរបស់គាត់ បានរស់រានមានជីវិតដល់បច្ចុប្បន្នជាមនុស្សចិត្តធម៌កម្រមាន សន្សំបនទានដោយជ្រះថ្លាសទ្ធាលោកមាន ដោយករណាជឿលើសាសនា សមណគោតមជាជាមនុស្សអាធន់ចិត្តអំណត់ ជឿជាក់ប្រកបចិត្តកាយព្រមព្យាយាមកសាងនិងឧបត្ថម្ភរឹកពីសំរុំទាំងចិត្តប្រាណមនោរមជំជាក់មរៈញាតខ្លាអង្គុយដេកដើរគ្រប់ទីឋាន ប្រជាប្រយភាពរៀបសន្តានដាក់ប្រានចិត្តកាយថ្វាយសាសនាបដិបត្តិខ្ជាប់ខ្ជួនមូនសុក្រិតវិចាចែងពិតកិតមេត្តា សន្តោ ប្រោប្រានញាតសាច់សា ក្នុងឧបេខាស្មៅស្មោះស្ម័គ្រស្មោះ មាន ព្រំវិហេធរស្គាល់បុណ្យបាប សាងល្អដរាបដោយសមនោះគ្មានចិត្តវេកវេរេគៀនកោះធ្វើបុណ្យចំពោះស្មោះកុសលលោកយាយធ្វើទានហ៊ានជឿជាក់ចិត្តឥតថ្នាំងថ្នាក់ដាក់ដំកល់សាប ព្រោះពូជបុណ្យទុនទុកផលកុសលនៅមានស្ពានត្រៃសុខ ដោយអំពើគុណអ្នកមេសាន ក្នុងចិត្តសត្វស្អាងតម្កល់ទុក ផលបុណ្យលោកមានទៀនប្រមុខសូមបានសោយសុខមនុស្សសូឋានកូនចៅញាតិមរៈអ្នកនៅក្រោយសូមឲ្យឧបាសកាឈានដល់បានសុខសួរនៅពៀនទីខ្សែមខ្សាន កូនក្មួយគ្រប់ប្រាន បានរីករាយ លោកអ្នកសពរស់ទាំងអស់គ្នា សូមបានសុខជាលុះដល់នាយ អាយុយូរយូរវែងអន្លាយសបាយមនោរម្យជុំកូនចៅខំសាងកុសលផលជាទានជាស្ពានមគ្គផលដល់ញាតផៅ ចាក់ផុតរោគាវាសោកសៅបាននៅសុវត្ថិភាពរៀងរៀតទៅអរគុណលោកជីវចិត្តមានកំណាប់ទាំងពីរោះរបស់ក្បាយសម្ដែងពី លក្ខណៈធម៌និងមរណភាពនៃឧបាសិកាទាំងទីហេតុហើយបន្តអំពីនេះតទៅទៀតថាយើងដល់វិធីជូនផ្កាសពជូនផ្កាសពនិងអមហែដោយស្មូតអឺប៉ុនមុននឹងមុននឹងជូនផ្កាសពខ្ញុំបាទសូមសូមឆ្លៀតពេលបន្តិចណាអាជូនសូមជម្រាបជូនដំណឹងគុណនឹងក្នុងកម្មវិធីបុណ្យ ជាបណកិច្ចនិងតកណានុបទានដើម្បីឧទ្ទិសផលជូនដល់លោកយាយត្រឹងទីហេតឧបាសិកាត្រឹងទីហេតដែលចាប់ផ្ដើមតាំងពីថ្ងៃទី14ខែឧសភា ឆ្នាំ2022មកដល់ថ្ងៃនេះទី21ខែឧសភា ឆ្នាំ2022អស់រយៈពេល8ថ្ងៃសរុបចំនួនបច្ច័យដែលញាតិមិត្តសាច់សាលហិតនិង បងប្អូនទាំងអស់ដែលមានសប្បុរសមកចូល ក្នុងពិធីបុណ្យអសពលោកយាយត្រឹងទាហាតនេះ មាន ចំនួនបច្ច័យទាំងអស់ហ្នឹងណែ45915ដុល្លារ45915ដុល្លារហើយមានចំនួនមនុស្ស គ្រួសារដែលមកចូលរួមចូលកុសល ក្នុងពិធីបិណ្ឌហ្នឹងមានចំនួន254គ្រួសារ I would like to say in English a little bit in the uh, commemoration to the memorial funeral service of the elder disciple Trang Thi Hek start from the 14th of May 2022 until today, 21 May 2022 is the period of eight-day period. And all friend, relate, relative friend, like especially children, grandchildren, great-grandchildren, come to contribute and donate the money uh, to make the memorial service funeral to becoming very, very beautiful indeed in order to dedicate to 20 head. And we collect the money all together that everyone donate for eight day, now $45,915. And uh, more people coming, like uh, family coming to donate 254 member family who come to support and donate the money for today. Thank you very much for supporting the memorial service of the elder uh, Tranky Head today. Thank you. បន្តពីនេះតទៀតខ្ញុំនឹងដល់កម្មវិធីដាក់ផ្កាជូនសពបាទសូមនិមន្តព្រះអង្គស្មូត សូមព្រះអង្គនិមន្តស្មូតព្រះអង្គណែកល្យាណធៈតារោកៅពូកល្យាណធៈរោកៅពូអាវិធីដាក់ផ្កាហ្នឹងគឺមកសំមុនសំមុនសំអ្នកអ្នកអ៊ូហ្នឹងចាំណាមុនមុនដាក់ដាក់ពីខាងឆ្វេងដាក់ពីខាងឆ្វេងចេញមកស្ដាំហើយដល់ពីប្រសងហើយកូនចៅកូនចៅភៀវយកណាឡើយហ្នឹងឲ្យឲ្យប្រសងមុនមុនបើសិន ណាលោកកូនតែបន្តដែលទៅជាកូនជាជាមួយអីហ្នឹងតែសាច់ញាតិហ្នឹងមុនមុនសិនហើយចាំដល់នេះឲ្យឲ្យហើយបានដល់ភ្ញៀវបានដល់ប្រសងជាបន្តបន្តហើយដល់មកកូនចៅចៅទួតអីហ្នឹងបានភ្ញៀវបាទសូមអញ្ជើញបាទពីឆ្វេងទៅស្ដាំអាសូមសូមក្រោកឈួរទាំងអស់គ្នាទៅបាទសូមក្រោកឈួរទាំងអស់គ្នាលាពលដែលខ្លាមហើយដែរ โตกราบไปเย ពីក្មេងក្លៀងដល់ហើយកាស់មិនតាមបានធ្វើគុណអ្វីខ្លាំងស្រាំតែបដោផ្លាំងកាយស្ដោស្ដាំងអានិការោ សូមសងរូបនេះអត់មានណា